ទាន់អស់លោកដូចលោកមាននេះអូហ្នឹងហ្នឹង Tangan, tangan, tangan. ทุกคนตายทำอะไรเป็นแบบเราเปลี่ยนไปต่างใช่ไหมถอนใจเอง ទៅឆ្ងាយវារត់ទៅតាមតាទៅក្រុមអានបើអត់ទៅតូចនោះមកតើអានេះខំវានៅពីក្រោយពីចុះទៅដំពោមករត់ទៅដល់មិនយើងរត់ទៅមិនមិនណាបានមកបើពីក្រោយប្រឡោះយ៉ាងវាចូលពួកមកខំរត់ព្រឹងទៅបាត់វាជួយមិនជួយមិនតាមបើវារត់ដល់ដែរវាគាត់ទៅតាមដែរគាត់ទៅស្រីគាត់អ្នកមើលគាត់ថាបានតែយើងខ្លួនលោកខុស ណាគឺណាគឺថាភៀវណាស្កាត់អាលីតាអូទៀតចំណាស់ដែរនេះជាឈ្មោះអសូយូអសូធីអត់មានតាមផ្នែករូបខ្ញុំតាមគាត់គាត់បានបាននៅជាមួយខ្ញុំ không ăn được cho anh ta thức đông ăn này vì ừ. má có thức đi bị cao họ đang sọc hai bên ngay Oh my god.